ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានមុខម្ហូបមុខដែលមានឈ្មោះថាភ្លេកំពឹសសម្រាប់វិធីសាស្ត្ររបស់នាងខ្ញុំគឺងាយងាយប៉ុន្តែមានរសជាតិឆ្ងាញ់តោះអញ្ចឹងទៅទស្សនាពីរបៀបធ្វើរបស់នាងខ្ញុំទាំងអស់គ្នា Kiss for you ចាបងប្អូននេះបន្លែភ្លាកពឹសរបស់យើងណាអញ្ចឹងបន្លែភ្លាកពឹសរបស់យើងទាំងអស់យើងត្រូវហាន់វាឲ្យស្ដើងស្ដើងណាដើម្បីនៅពេលដែលយើងផ្សំគ្រឿងទៅវាងាយក្នុងការចូលជាតិណាអញ្ចឹង សម្រាប់បន្លែរបស់យើងមានដូចជាសណ្តែកគួរពពាយការ៉ុតខ្ទឹមក្រហមនិងជីរណា មួយទៀតណាបងប្អូនតាមតែខ្ញុំធ្លាប់ញ៉ាំហើយធ្លាប់ឃើញបងប្អូនមួយចំនួនគាត់ធ្វើណាពីច្រើនខ្ញុំឃើញគាត់ដាក់ជាមួយនឹងកលីងរបស់យើងណាជាមួយនឹងទឹកប្រហុកឬក៏គល់ស្លឹកគ្រៃអញ្ចឹងណាអញ្ចឹងសម្រាប់រសជាតិហ្នឹងវាមួយយ៉ាងដែរអញ្ចឹងធ្វើឲ្យខ្ញុំនឹកឃើញចង់ឆ្នៃវាដាក់ជាមួយនឹងទឹកត្រីកោះកុងរបស់យើងវិញណា បងប្អូនអាចធ្វើតាមវិធីរបស់នេះខ្ញុំទៅធានាថាបងប្អូននឹងទទួលបានរសជាតិឆ្ងាញ់ហើយប្លែកមាត់តែម្ដងណាសម្រាប់ទឹកត្រីកោះកុងរបស់យើងណាបងប្អូនត្រូវដាក់គ្រឿងឲ្យវារៀងដិតបន្តិចណាបងប្អូនជាពិសេសជាមួយនឹងក្រូចឆ្មារបស់យើងនឹងហ្មងព្រោះដោយសារយើងដាក់ជាមួយនឹងកពឹសកពឹសវាកាត់ជាតិជូរបើសិនជាបងប្អូនដាក់ក្រូចឆ្មាស្ទើរវាប្រកាសជាអត់ឆ្ងាញ់ណាបងប្អូន អញ្ចឹងចុងក្រោយយើងចាប់ផ្ដើមចាក់បន្លែរបស់យើងចូលគ្នាហើយយើងដាក់កំពឹសយើងចូលទៅអូបងប្អូនសម្រាប់កំពឹសរបស់ខ្ញុំដោយសារខ្ញុំទិញពីផ្សារមកវាមិនសូវស្រស់ដែរអញ្ចឹងណាអញ្ចឹងខ្ញុំស្រុះវាតិចទៅដើម្បីឲ្យវាកាត់ជាតិឆ្អាបណាអញ្ចឹងយើងចាប់ផ្ដើមច្របល់បន្លែរបស់យើងក៏ដូចជាទឹកត្រីកោះកុងរបស់យើងចូលគ្នាទៅហើយយើងដាក់ចុងក្រោយជាមួយនឹងជីរណារបស់យើងទៅហើយបងប្អូនអាចភ្លក់ទៅតាមចំណងចំណូលចិត្តរបស់បងប្អូនណា